អ៊ំអឺខ្ញុំនឹងចែគឺស្រឡាញ់គ្នាមែនហើយចាស់និងក្មេងមានអីសំខាន់អ៊ំសំខាន់ពួកយើងស្រឡាញ់គ្នាចែក៏ចាស់ក៏ត្រូវការក្មេងមើលថែមិនមែនត្រូវការក្មេងបោកទេហើយក្មេងដូចជាខ្ញុំនេះស្មោះក៏នឹង10អ៊ំអ៊ូមកចេញយកចេះស្ដាប់គ្នាហងចាប់រៅហ្មងទៅ តាមពិតខ្ញុំហើយនឹងណាក់ស្រឡាញ់គ្នាយូរហើយម៉ាក់ណាក់គេក្មេងមែនប៉ុន្តែ គេស្រឡាញ់ខ្ញុំអ៊ំសម័យនេះហើយអាយុភេទវាលែងជាឧបសគ្គស្នេហ៍សំខាន់គឺពួកយើងស្រឡាញ់គ្នាខ្លាំង ស្មើគ្នា23និង32អត់ខ្វល់អត់ខ្វល់ឲ្យតែចិនញើស្មោះស្មើគ្នាយូរទៅចាំងដូចគ្នាគ្មានអ្នកតាមចាំមើលយើងដល់ស្លាប់ទេ23និង32ជា គូនឹងគ្នាច្បាស់ណាស់ច្បាស់ណាស់តួស្នេហ៍ខំវេឆ្កោតែគ្មានអ្នកណាហាម20ជាងនឹង ចាប់ផ្ដើមបានទេ Bye bye, chúng tôi sẽ giao យើងស្ដីឲ្យយើងឯងមានដឹងខ្លួនអត់សំតោសំតោចាមកពិចារដែរហ្នឹងថាឲ្យខ្ញុំខ្លាំងខ្លាំងពេកខ្ញុំភ័យដឹងធ្វើម៉េចទាញចែមកថាទៅឈប់និយាយរឿងដែលឯងថាខ្ញុំស្អីនោះយើងក៏មិនបានគិតហើយក៏អត់បានខ្វល់ដែរប៉ុន្តែអ្វីដែលយើងខ្វល់គឺសម្ដីម៉ាក់របស់យើង ដែលនៅក្នុងកសាផ្នែកគាត់យើងគឺជាស្រីចាស់របស់ប្រុសខ្មែរចាចាចិត្តតិចតិចសិនណាចាចាកុំកុំតន់ខឹងចិត្តតិចតិចណាយើងនឹងដេញឯងចេញដេញដេញខ្ញុំចេញមិនបាត់ដេញខ្ញុំចេញខ្ញុំមានធ្វើអីខុស មកពីខ្ញុំថើបចាយហ្នឹងមែនតែចាយគោលការណ៍ clinic ពេលដែលថើបគ្នាទៅគេដេញចេញមែនឈប់និយាយហ៎យើងនឹងឯងចេញទៅពេលនេះដោយសារតែឯងមកកន្លែងនេះគឺនាំបញ្ហាយើងរហូតអូយចែកកំពុងទៅយករឿងផ្ទាល់ខ្លួនមកលោកលាត់ជាមួយនឹងការងារអឺឥឡូវចេះចាំខ្ញុំ ទៅនិយាយបកស្រាយប្រាប់ម៉ាក់ចៅចុះចាំមើលមាត់របស់យើងមិនចាំបាច់បើខ្ញុំមិនបកស្រាយទេចែមិនខាយទៅជាស្រីចាស់ដែលស៊ីប្រក្មេងហ្នឹងអូអឺគឺគឺខ្ញុំចង់មានន័យថា ខ្ញុំចូលទៅជួយបកស្រាយទៅបញ្ហាវានឹងដោះស្រាយបានដែរព្រោះខ្ញុំគឺជាតួឯកនៅក្នុងរឿងដែលម៉ាក់ចាយយកច្រឡំជាមួយចាយអញ្ចឹងបើសិនជាតួឯកមិនបកស្រាយទេចាយចង់ឲ្យតួអ៊ីស្រាទៅដោះស្រាយមែនចាយហ៎តែគិតមើលមើល អង្គគឺថាខ្ញុំមិនស្ដាប់នេះនេះគឺម៉ាក់ម៉ាក់តែឯងមិនប្រមរៀបតែជាមួយមនុស្សប្រុសដែលម៉ាក់រើឲ្យក៏ដោយសារអាក្មេងនឹងត្រូវឯងទីនេះម៉ាក់មិននឹកស្មានថាឯងស៊ីប្រុសក្មេងអញ្ចឹងសោះឯងចង់ប្រាប់ថាឯងហើយនឹងកូនរបស់យើងជាសង្សារនឹងគ្នា ហើយឯងចង់ប្រាប់ថាឯងស្មោះនឹងនាងខ្លាំងណាស់ជឿ ជឿងាប់ហើយលោកអើយកូនរបស់ខ្ញុំណាអាយុ34ឆ្នាំហើយឯងទៅតែ20ស្ដើងទេខុសគ្នាណាខុសគ្នានឹង10ឆ្នាំជាងណាក្មេងណាចូលមកចិត្តចាស់នេះគ្មានអីក្រៅពីចង់បានលុយមនុស្សចាស់ទេអឺមែនមែនប្រកាស100%គឺចង់បានលុយពីព្រោះថាកូនស្រីរបស់យើងនេះគឺម្ចាស់ clinic មានលុយច្រើនណាស់សង្ហាសង្ហាក្មេងៗដូចជាឯងនេះច្បាស់ណាស់ច្បាស់ជាយកខ្លួនណា មកបដូរយកលុយមិនខានទេម៉ាម៉ាមើងងាយខ្ញុំពេកទេណាមើងងាយស្អីបើឯងមិនមែនអញ្ចឹងទេណាឯងប្រើរៀបការតាមម៉ាក់រៀបចំបានហើយមិនមែននៅទៅរងថ្ងៃហ្នឹងទេម៉ាក់បខំឯងតាំងពីអាយុ29រហូតដល់ដល់ឥឡូវនេះណាក្បាល30ជាងហើយឯងនៅតែមិនប្រើរៀបការទៀតមិនមែនម៉ាក់បខំតាំងពីអាយុ29ឆ្នាំឥឡូវក្បាល30ហើយឯងមិនព្រមទេហើយនេះអាក្មេងមួយថ្ងៃនោះ ឯងតាក់តងកូនរបស់យើងនឹងយូរប៉ុណ្ណាហើយហើយនាងបានឲ្យលុយឯងប្រហែលដងហើយហើយនាងមានបានទិញផ្ទះទិញឡានទិញខុនដូអីឯងអត់ឆ្លើយឆ្លើយតាមត្រង់ភ្លាមអ៊ំគាត់មានដែរមិនបាច់និយាយឯងចង់ថាកូនរបស់យើងមិនបានឲ្យអីឯងទេគឺថាឯងហើយនឹងនាងស្រឡាញ់ចិត្តនឹងចិត្តជឿ យើងនេះជឿស្លាប់ហើយបានណាបានស្អីបើឯងចង់ឲ្យយើងបានចង់ឲ្យយើងឈប់នេះឯងឈប់តាក់ទងជាមួយអាក្មេងហ្នឹងទៅហើយទៅរៀបការជាមួយសង្គមទៅមនុស្សប្រាស់ដែលម៉ាក់រើសឲ្យគេណាចាស់ទុំគេជាមេធាវីពួកឯងនេះណាចាស់សំគ្នាខ្លាំងណាស់ហើយឯងគិតឯងគិតទៅស្រឡាញ់អាក្មេងចឹងហ៎ឯងស្រឡាញ់ក្មេងចឹងឯងអាចខ្មាស់គេទេឯងនេះណាអាយុច្រើនហើយហើយរៀនចប់សិទ្ធិពេទ្យ ហើយទៅស្រឡាញ់ក្មេងនេះអាក្មេងមួយថ្ងៃនោះបោកអញ្ចឹងហ៎ស្រឡាញ់ស្រីអាយុបងមានគេសល់យំឌឺដងពេទ្យសច្ចៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតអាជីណូម៉ូតូផលិតពីដំឡូងមីអាជីណូម៉ូតូហេ Yes I can Yes we can Glow Collagen ស្បែកតឹងណែនភ្លឺម៉ត់រលោងតាមបែបធម្មជាតិត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decozong ដែលគ្រូពេទ្យជឿទុកចិត្តស្មានជីវិតរស់រវើងអូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរសស្រឡាញ់ស្រីអាយុបងមានគេសាយយំឌឺដងគឺជារឿងអំអឺខ្ញុំនឹងចែគឺស្រឡាញ់គ្នាមែនហើយ ចាស់និងក្មេងមានអីសំខាន់អ៊ំសំខាន់ពួកយើងស្រឡាញ់គ្នាចាយក៏ចាស់ក៏ត្រូវការក្មេងមើលថែមិនត្រូវការក្មេងបោកទេហើយក្មេងដូចជាខ្ញុំនេះស្មោះក៏នឹង10អូមកចេញយកចេះស្ដាប់គ្នាហងចាប់រើមកទៅចង់បោកស្រាយស្អីទៀតហើយហាឯងចង់ថាឯងមិនបានបោកស្រឡាញ់ក្មេងអញ្ចឹងឯងឈប់បោកក៏បាន តាមពិតខ្ញុំហើយនឹងណាស្រឡាញ់គ្នាយូរហើយម៉ាក់ណាក់គេក្មេងមែនប៉ុន្តែ គេស្រឡាញ់ខ្ញុំអំសម័យនេះហើយអាយុភេទវាលែងជាឧបសគ្គស្នេហ៍សំខាន់គឺពួកយើងស្រឡាញ់គ្នាខ្លាំង ធ្វើលុយទៅកក់អស់ហើយយើងគិតខុសទាំងស្រុងហើយដល់ឯងនេះចូលធ្វើការខ្លុំឃ្លីលេខរបស់យើងខ្ញុំថាចាយគិតត្រូវទៅវិញហេងចាំចង់ឲ្យម៉ាក់បខំរៀបការហើយខ្ញុំជួយបានសម្រាប់អីហ្នឹងហឹមម៉ាក់ចាយវិញខ្ញុំស្មាននេះមិនដឹងតែគាត់ឈប់ស្លុតចិត្តនៅឯងអេចឹងទេអេទៅណា ទៅណាក៏បានកុំឲ្យតែឃើញមុខឃើញមុខឯងម្ដងម្ដងសរសៃឈាមរបស់យើងនេះវាចង់ដាច់ហឹមកុំចឹងមើលចែខ្ញុំខំជួយចែឡើងម៉ាក់ចែជឿតែយើងជាសង្សារនឹងគ្នាហើយឥឡូវហ្នឹងដល់វិញចែទៅជួយខ្ញុំវិញម្ដងឯងនៅមានមុខឲ្យយើងជួយទៀតអ្ហ៎ចែចែហូរនៅលើផែនដីនេះមុនខ្ញុំ10ឆ្នាំណាចែគួរតែដឹងហើយថានៅលើលោកហ្នឹងគ្មានស្អីដែលបានមក free free ខ្ញុំជួយចែ ហើយចាយជួយខ្ញុំវិញអាហ្នឹងគេហៅថាការដោះដូរគ្នាដែលល្អបំផុតសម្រាប់ដើមឆ្នាំ2023បើចាយមិនជួយខ្ញុំទេខ្ញុំមិនទៅប្រាប់ម៉ាក់ចាយថាចាយឲ្យខ្ញុំបោកគាត់ ថាយើងជាសង្សារនឹងគ្នាអញចង់ឲ្យយើងជួយស្អី បងទីនគាត់ជឿទុកចិត្តលើចាយអញ្ចឹងនៅពេលដែលខ្ញុំទៅថតម៉ូតចាយត្រូវទៅជាមួយខ្ញុំដែរមានចាយជាខែអញ្ចឹងគាត់សួរដេញដាវច្រើននេះសំបីតែសែនលីដែលគាត់ដាក់តាមដានខ្ញុំហ្នឹងក៏វាគ្មានបានការដែរណែយើងសួរឯងអាការងារ model ស្អីនោះវាជួយឲ្យឯងរកចំណូលបានច្រើនជាងធ្វើប៉ែតមែនទេវាមិនបានចំណូលទេតែវាគឺជាការងារដែលខ្ញុំស្រឡាញ់ហើយក៏ចង់ធ្វើដែរ តិចទៀតឯងនឹងដឹងហើយអាការងារស្អីអស់ទាំងនោះវាគ្មានសំខាន់ទេការដែលរកលុយបានចូលកុងវាគឺជាសក្តីសុខពួកវាមានន័យជាជាងការដើរតាមក្តីសម័យរបស់ឯងដែលមិនបានប្រាក់ចំណូលបើអញ្ចឹងខ្ញុំនឹងស្គាល់តាពីតាស្ដាយក្រោយអស់មួយជីវិតទេយើងនឹងចាំមើលឯង ជៈប៉ូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងប៉ូការីស្វេតអាជីណូម៉ូតូផលិតពីដំឡូងមី អាជីណូម៉ូតូហេ Yes I can Yes we can Glow Collagen ស្បែកតឹងណែនភ្លឺបរិលោតាមបែបធម្មជាតិត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decozon ដែលគ្រូពេទ្យជឿទុកចិត្តស្មានជីវិតរស់រវើង អូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរសស្រឡាញ់ស្រីអាយបងមានគេសល់យំឌឺដងគឺជារឿងតោះគេបងញ៉ាំតិចអេចាប់ជួយគេអេតាមសានអេតោះដល់ស្នាយតិចគេបងចាប់តិចបងដល់ណាបងតាឆ្វេងតិចអេស្អាតរបស់គេ ครับครับต่อต่อ the style style ครับโอเคโอเค sao đúng ra được hay bo đáp kêu con cách làm tiếc ញ៉ាំមុខសេចតិចមើល Được vậy Tăng của Trinh thì thọt á, khơi ai nhầm là hôn Sẽ bài chất đó mẹ này ừ. Bài chất ta à? Sẽ bài chất đánh thọt hết hai cái ai lơi nâng mẹn Hai nhau á khơi anh tăng ai kê nhầm tiệt Ôi, cao Cho thằng vô chất kê lên á Thì lo ngay khỏi cái hai những thọt tiệt tử ស្រឡាញ់ការងារនឹងខ្លាំងណាស់មែនទេបើថាស្រឡាញ់ស្រឡាញ់ខ្លាំងខ្លាំងដូចជាចាយស្រឡាញ់ភាពនៅលាបចាយចឹងសុំសរសើរហ្មងទៅទុករហូតដល់អាយុ39កើតណែឈប់យកអាយុរបស់យើងមកធ្វើជាប្រធានបទទៀតទៅអើគេលេងគេលេងហ៎អឺបង ប្រាប់ចាយចុះបើគុំតាម៉ាក់ហើយនៅបង្ទីនក៏ខ្វះទេហើយជាស្មាននេះខ្ញុំកំពុងតែឆោតនៅលើឆាកអន្តរជាតិជាមួយគេបាត់ហើយតែដឹងមិនគេខ្ញុំទិញពាក្យឡើង3ដង3ដងចាយហើយបានចូលដល់វគ្គសម្ភាសតមកទៀតប៉ុន្តែថ្ងៃស្អីទេហ្នឹងគាត់ទៅអស់ក្បាលមកវិញរហូតខ្ញុំមកឡើងចង់ឆោតនៅលើឆាកអន្តរជាតិខ្លាំងហ្មង បងឯងតាមគ្នាឯងប៉ុណ្ណឹងអីឯងនៅរឹងរូបទៀតមនុស្សរឹងរឹងដូចឯងនេះហ៎សមអីដែលគេតាមគ្នារហូតគាត់កាន់តែហាមខ្ញុំអញ្ចឹងខ្ញុំកាន់តែចង់ដើរតាមក្តីសម័យរបស់ខ្ញុំហើយខ្ញុំចង់ប្រកាសជ័យគ្រប់គ្នាថាឌីវណ្ណៈ Cambodia khoác dễ trai mình sẽ được khoa không dây pi cái đây mày và chai bên chắc mình cái đây mày kì đây mày bao nhiêu cứ trong mình phốn ta trong mặt đấy trai xong mới thí dân sẽ kì trong mình cốt đã vô vào đây យើងអត់ចង់មានប្តីអត់ចង់មានសង្សារចង់សំតកូនមួយក៏បានដែរយើងគិតថាមនុស្សស្រីស្មារតីគឺចង់បានជីវិតដូចយើងទាំងអស់ហ្នឹងជាពិសេសមនុស្សស្រីដែលអាចនៅម្នាក់ឯងបានរហូតដល់អាយុខ្លួនយើងចឹងក៏អញ្ចឹងទៅចុះចែមានក្តីសម័យផ្សេងទៀតអត់មានតាក្តីសម័យរបស់យើងគឺចង់ខ្លាចទៅជាបែបផ្នែក ឥឡូវយើងសម្រេចក្តីសុបិនរបស់យើងបានហើយតាំងពីអាយុ25ឆ្នាំហើយឥឡូវនេះយើងជាម្ចាស់ clinic អឺមែនតាហូចមែនមែនចាស់ ថ្ងៃនេះណាកូននេះមិនទៅ clinic ទេហើយក្មួយសុខុមក៏មិនបានដើរក្តីដែរពួកឯងទាំងពីរនាក់នាំគ្នាដើរលេងទៅម៉ាខ្ញុំប្រាប់ម៉ាឯថាថាកូនតនេត្រូវអត់អើយណែកូនកុំខ្វល់ពីគេនិយាយដើមថាប្រុសស្រីទៅណាពីរនាក់សំខាន់ឯងនេះណាអាយុ30ឆ្នាំជាងហើយហើយម៉ាក់នេះក៏មិនទៅដើរខ្វៀលឯងរហូតដែរតើតើឆាប់ទៅឆាប់នាំគ្នាទៅដើរលេងទៅណាម៉ាក់ទុកចិត្តចឹងណាខ្ញុំមិនធ្វើឲ្យពេលផ្ដាស់ទេ តើលេនីយើងតើដើរលេងជាមួយគ្នាមកហើយមកហើយមកហើយជួយអញមកធ្វើស្អីគឺមករកសងសាក់កុំប្រាប់ថាឯងនេះមកជួយជួយជូនជូនមីនដាលេអីសោះណាអ៊ំអូយខ្ញុំមានមកជូនអ៊ំទៅដាលេងណាខ្ញុំរកចៃលីនីតែពេលនេះឯងទៅវិញសិនទៅ លីនេះណាត្រូវទៅដើរលេងផងកុំរំខានលីនេះឆាប់ទៅដើរលេងទៅកូនទៅទៅអូទៅដើរលេងមែនអូទេទៅដើរលេងខ្ញុំទៅដែរអូមានអីល្អតាទៅគ្នាច្រើនសប្បាយចឹងទៅមួយគ្នាហ្មងហ៎លីនេះម៉ាឲ្យណាក់ទៅដែរបើម៉ាក់មិនឲ្យណាក់ទៅខ្ញុំក៏អត់ទៅដែរមិនអីទេម៉ាក់ទៅគ្នាច្រើនទៅសប្បាយកុំឲ្យលីនីមានអារម្មណ៍មិនល្អឯណាអញ្ចឹងអឺ ចែកចាំដូរកាអាហើយចែកជីឡានទៅជាមួយអឺពូក្បាច់ក្តៅហើយចែកខ្ញុំជិះម៉ូតូតាមក្រោយចេះចាត់ចែងស្បោងណាហ្នឹងហើយចឹងលេលេទៅទៅដូរកាអាសិនចឹងខ្ញុំចាំតែលើឡាមុនខ្ញុំលាសិនណាម៉ាចាអញមកតន់ពេលទេយើងនឹងប្រាប់អងឯងថាឯងនេះទៅថតម៉ូតស្អីមួយ រីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងអូការីស្វេតអាជីណូម៉ូតូផលិតពីដំឡូងមីអាជីណូម៉ូតូ Hey Yes I can Yes we can Glow Collagen ស្បែកតឹងណែនភ្លឺមករលោងតាមបែបធម្មជាតិត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Decozon ដែលគ្រូពេទ្យជឿទុកចិត្តស្មានជីវិតរស់រវើង Omano ក្លិននៃភាពជោគជ័យរបស់បុរសណែចៃញ៉ាំមកច្រើនច្រើនហ្នឹងខ្ញុំចង់ឃើញចៃឡើងសាច់ជាងហ្នឹងអូចៃបាញ់ហើយមកមកមកតែខ្ញុំជួយញ៉ាំអើអូអឺ សំទោសណាពូខ្ញុំស្មានតែខ្ញុំនៅតែពីរអ្នកចាយកុំមកហៅខ្ញុំថាពូ ខ្ញុំមិនទាន់ឆាតដល់ថ្នាក់ហ្នឹងឯងឯងហៅលីនីថាចាយអញ្ចឹងហៅខ្ញុំហៀដែរទៅព្រោះអាយុខ្ញុំលើសលីនីតែ2ឆ្នាំតែមើលទៅអ្នកទាំងពីរសិស្សស្នះគ្នាដូចជាបងប្អូនអញ្ចឹងអូគេគ្រប់គ្នានិយាយចឹងតែរហូតណា ប៉ុន្តែខ្ញុំនឹងចែមិនដែលចិត្តទុកថាជាបងប្អូននឹងគ្នាបើមិនទុកដូចជាបងប្អូនទុកជាអីវិញគឺជាសង្សារមែនទេខ្ញុំហើយនឹងចែមិនដែលគិតថាយើងជាបងប្អូនទេកុំលេងសើចអីឯងនៅក្មេងខ្លាំងហ៎មិននឹងអាចទៅជាសង្សារលីនីបានទេអេពូនេះពូចង់ថាចែចាស់មែនអូ តាមអីចង់ពីណាគេថាអីថាខ្ញុំមិនខ្វល់ទេមែនទេចាហ្នឹងហើយអឺខ្ញុំនឹងណាក់ពីអ្នកយើងជាសង្សារគ្នាមែនហើយខ្ញុំភ្លេចប្រាប់បងឯងទោះបីជាខ្ញុំចាស់មែនណាប៉ុន្តែខ្ញុំស្រឡាញ់ប្រុសក្មេងហើយខ្ញុំអត់ស្រឡាញ់មនុស្សចាស់ទេបងចាស់ដូចខ្ញុំដែរអញ្ចឹងមិនខ្ញុំអត់ស្រឡាញ់បងហ្នឹងឯងមែនទេខ្ញុំក៏ដូចចាស់ដែរខ្ញុំក្មេងប៉ុន្តែខ្ញុំស្រឡាញ់មនុស្សចាស់ បើសិនជាខ្ញុំក្មេងទើបស្រឡាញ់ក្មេងដូចគ្នាមនុស្សចាស់មិនគាត់អេអស់ហើយខ្ញុំធ្វើអញ្ចឹងដើម្បីលើបំបាត់ភាពកំមុំចាស់នៅប្រទេសកម្ពុជាអញ្ចឹងហើយយើងជាក្មេងៗត្រូវតែស្រឡាញ់មនុស្សចាស់ឲ្យបានច្រើនតាមដែលអាចធ្វើបានបានហើយបានហើយកុំយកវិធីនេះមកលេងសើចអីតែយ៉ាងណាក៏បងមិនមកឈប់ស្រឡាញ់លីនេះដែរចឹងឆាប់ញ៉ាំបាយវិញហ៎ ទុកឲ្យខ្ញុំអ្នកញ៉ាំវិញអឺហៀញ៉ាំខ្លួនឯងចឹងណាសង្សារខ្ញុំ គឺខ្ញុំអាចមើលថែបានឯងគ្មានខ្ចីទេខ្ញុំដេញជើងឯងតន់ឯងមិននឹងអាចឆ្លាញ់លីនេះបានទេតែណាស់ហើយខ្ញុំមិនប្រកាន់ឯង លីនីចង់បានអីក៏រើសតាមចិត្តចុះណាទុកឲ្យបងជាអ្នកភេសម័យនេះឯងញ៉ែស្រីសម័យ60ទៀតគឺថាមួយរយៈនេះបងការពីក្តីគេឈ្នះរហូតដែរអាចថាបងរលុយបានច្រើនអញ្ចឹងលីនីចង់បានអីបងអាចផ្ដល់គ្រប់យ៉ាងឲ្យបានណាអួតតែបងថាអត់អីទេបងខ្ញុំអត់ចូលចិត្តឲ្យគេចិញ្ចឹមលុយឲ្យ ផងខ្ញុំអាចចេញថ្លៃចំណាយខ្លួនឯងបានអរគុណណាស់សុំ មែនហើយខ្ញុំតាក់ទងមួយចាយយូរហើយចាយកំដៅឲ្យខ្ញុំចេកអីឲ្យដែរទោះបីជាខ្ញុំនៅក្មេងមិនទាន់មានប្រាក់ខែច្រើនក៏ដោយតែរឿងចំណាយស្អីអស់ទាំងនេះខ្ញុំអាចចាយលើសង្សារខ្ញុំបានឯនៅក្មេងខំប្រឹងសំលុយទុកដែរគឺបងសង្កេតឃើញថាឌីនីចូលចិត្តខោអាវបែបសុភាពសុភាពត្រូវហ៎មួយនេះល្អហ៎ ចាស់កំរិលពីណាគេថាចាយចូលចិត្តអាប់ឯសុភាពសុភាពនេះចាយអាមួយនេះស្អាតចេញរាង slim ហើយមើលមកក្មេងទៀតឈុតនេះសំតើអ្នកក្មេងៗ តែខ្ញុំមិនចាស់ដល់ថ្នាក់គេឈប់នឹងអត់បានណាអញ្ចឹងខ្ញុំយកឈប់ណាអូខេអូខេអញ្ចឹងចែកតឡខ្ញុំចង់ឃើញអេនេះចង់ទៅណាចែកទៅដូរក្អាមផ្លែតតាមើលមុខអីហៀចង់សួរអីមែនហើយឯងនឹងលីនេះទៅចែកឲ្យប្រកាសជាសង្សារបើជាសង្សារក៏កាត់ចិត្តចុះព្រោះយើង គឺជាអនាគតស្វាមីរបស់លីនី យើងនឹងលីនីគឺមានអ្វីអ្វីដូចគ្នាច្រើនណាស់ហើយឯងគួរតែទៅរកក្មេងៗដូចគ្នាទៅម៉ាក់លីនីចង់ឲ្យខ្ញុំរៀបការជាមួយលីនីហើយហៀហើយក្មេងហ្នឹងវាមិនចាស់ហ្នឹងវាមិនខ្ញុំ ស្រឡាញ់ពីណាគេខ្ញុំមិនដែលយកអាយុមកវាស់ទេឯងមិនយកអាយុមកវាស់តែ សង្គមគេយកអាយុមកវាស់នឹងពាក្យថាស័កសម ជុចជុសម្មធីសិនពូធ្វើអញ្ចឹងដូចជាម្ដងចិត្តក្នុងសារគេពេកទេខ្ញុំស្រឡាញ់ចាយហើយចាយក៏ស្រឡាញ់ខ្ញុំដែរកាច់កាច់កាច់តែបារម្ភពីគេដែរតាបាត់មាត់អ្ហ៎នេះគេដាក់ចំណងជើងធំធំប្រុសខ្មែរសារភាពស្រឡាញ់ស្រីចាស់ឯងឆាប់បកស្រាយភ្លាមអាខ្នាក់ឯងមើលជាអ្នកចិត្តខាងផ្ញើឲ្យម៉ាក់មើលនេះហ៎ នេះឯងចាស់ហើយណានៅធ្វើរឿងបែបហ្នឹងទៀតម៉ាក់ប្រាប់ហើយម៉ាក់ប្រឆាំងដាច់ខាតពី3និង3ពីលេខនេះបើមកទៅស្មើគ្នាដូច្នេះអាយុញឹងមិនហត់នឹងកណនីមិនយកស្មើគ្នា23និង32អត់ខ្វល់អ ស្មើគ្នាយូរទេចាស់ដូចគ្នាគ្មានអ្នកតាមចាំមើលយើងដល់ស្លាប់ទេ23និង32ជាគូនឹងគ្នាច្បាស់ណាស់ច្បាស់ណាស់តួស្នេហ៍ខំវេឆ្កតែគ្មានអ្នកណាហាម20ជាងនឹងជាង30អាចចាប់ផ្ដើមបានទេ